ការឧទ្ទិសញាតិញោមដែលធ្វើបុណ្យឧទ្ទិសហ្នឹងវាគ្មានបានប្រយោជន៍អីទេសំខាន់គឺការជំរះចិត្តរឿងគេថាអាហ្នឹងគេថាទៅណាប៉ុន្តែយើងសិក្សាមើលចិត្តមើលតើគណៈពេលយើងឧទ្ទិសហ្នឹងចិត្តស្អាតដែរឬទេហើយដូចថាសំខាន់ជំរះចិត្តហ្នឹងយកស្អីទៅជំរះអាហ្នឹងយើងត្រូវសិក្សាឲ្យយល់ទៅនឹងទៀតឧទាហរណ៍ថា នៅពេលមួយដែលយើងធ្វើបុណ្យឧទ្ទិសចំពោះបពការីជនរបស់យើង យើងស្មឹងស្មាទៅនឹកដល់គុណគាត់ទៅសូមឲ្យលោកឪពុកអ្នកម្ដាយសូមឲ្យជីដូនជីតាសាច់ញាតិទាំងឡាយនឹងបានសេចក្តីសុខសួរតែពេលហ្នឹងចិត្តស្អាតទេគណៈហ្នឹងចិត្តស្អាតហើយហើយទៅជំរះចិត្តយ៉ាងម៉េចទៀតហើយចុះបើយើងនឹកទៅដល់បពការីជនកើតការខឹងការច្រឡោតចោតតងនោះសួរថាហ្នឹងចិត្តយ៉ាងម៉េច អានឹងគឺចិត្តអាក្រក់ហើយពាក្យទាំងអស់ហ្នឹងខ្ញុំបកណាអាត្មាភាពក៏ធ្លាប់ឮដែរជាទ្រឹស្ដីរបស់មនុស្សមួយក្រុមដែលពូកែខាងវោហាសាស្ត្រព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងដែររឿងឧទ្ទិសនេះ វាក្រន់បើជាងការយកទៅសែនការយកទៅឲ្យនៅក្នុងតេរោកុដសោតព្រះអង្គសម្ដែងថា និហិរុណังវាសោកោវាយាវញ្ញាបរិទេវនីការយំឬការសោកសៅឬការខ្សឹកសួលដតីដតីគ្មាន ប្រយោជន៍នេះព្រះពុទ្ធមិនថាក៏យើងដឹងថាគ្មានប្រយោជន៍ពីព្រោះយំទៅបានតែកើតទុកអាហ្នឹងជារឿងអត់ប្រយោជន៍អម្យ៉ាងទៀតព្រះអង្គសម្ដែងថាអឺអ្នកហេរញ្ញេអ្នកកាយាកាយ៉ាង ក្នុងភូមិរបស់ប្រែតនឹងមិនមាន ការជួញប្រែទេមិនមានការទិញលក់របស់ដោយលុយដោយកាក់ទេអញ្ចឹងការដុតលុយដុតកាក់ឬក៏ដាក់កាក់ក្នុងមាត់ទៅជារឿងឥតប្រយោជន៍ណាអានឹងរឿងអត់ប្រយោជន៍ហ្នឹងអញ្ចឹងក៏ប៉ុន្តែបើយើង សិក្សាឲ្យមានជាប្រយោជន៍ដាក់កាក់ហ្នឹងក៏នៅតែមានប្រយោជន៍ឲ្យតែយើងយល់ថាទិសដៅនៃអ្នកធ្វើតើមានគោលបំណងអ្វី ឧទាហរណ៍ថាដាក់កាក់ទៅក្នុងមាត់ពុពៈបរោះយើងបានឲ្យជាប្រស្នាថា សូមបីតិលុយឬប្រាក់កៈដែលគេបោះដាក់ទៅក្នុងមាត់ចោលនៅយកទៅមិនបាន ដោយទៀងទាត់ចោលនៅរេរត់លើបោះសធា ដាក់នឹងគឺដើម្បីពន្យល់អ្នករស់ទាំងឡាយនឹងកុំលមោបឲ្យហួសលមមពេក កុំលោភលន់ពេករស់នៅតាមសមាអាជីវៈកុំលួចកុំប្លន់ក្រំតែដើម្បីរស់នោះពីព្រោះទោះបីជាបានលុយកាក់ច្រើនប៉ុណ្ណាក៏ដោយក៏យកទៅមិនបានដែរលុយមកកាក់ដាក់ក្នុងមាត់ក៏យកទៅមិនបានដែរនេះគេបញ្យលអ្នករស់គេមិនមែនដាក់ឲ្យអ្នកងាប់យកទៅចាយទេនេះគឺជាគោលបំណងឃើញទេពិតប្រាកដ ហ្នឹងណាអញ្ចឹងมันអាចមើលទៅត្រង់ត្រេខាងក្រៅហើយយើងទៅថាគឺខុសទាំងអស់យើងក៏វាល្ងងដែរគេមានទិសដៅរបស់គេឧទាហរណ៍ថាឥឡូវនេះអាត្មានិយាយចូលទៅវិទ្យុបើគេមើលអាត្មាពីចម្ងាយមកគេថាអាត្មាឈួតនិយាយម្នាក់ឯងនឹងនិយាយមួយប៉ុណ្ណាអត់មានមនុស្សនៅជុំវិញផងនិយាយម្នាក់ឯងឈួតសុទ្ធ ទេគោអំណងអាត្មាអាត្មាដឹងថាអាត្មានិយាយទៅឮឮនៅក្នុងវិទ្យុកល្យាណមិត្តហើយញាតិញោមបើកវិទ្យុទៅឮនៅនោះឬក៏អ្នកនិយាយទូរស័ព្ទអ្នកឯងចឹងមើលមើលឆ្កាដៃឆ្កាជើងដើរចុះដើរឡើងយើងអត់បានឮមកខាងទៀតទេប៉ុន្តែយើងមើលមនុស្សនោះឈួតសតនិយាយម្នាក់ឯង គេមានបំណងរបស់គេគេមានគោលដៅរបស់គេហឹមសំបីតែយើងថ្វាយអង្គមព្រះចឹងសុទ្ធតែព្រះដឹងទេរាល់ថ្ងៃព្រះឯណាដឹងអញ្ចឹងថ្វាយអង្គមមនុស្សអត់ដឹងអញ្ចឹងវាឈួតអ្នកថ្វាយអង្គមទាំងអស់ហ្នឹងមែនទេគេរំលឹកគុណព្រះអង្គយកមកដាក់ក្នុងចិត្តរបស់គេតាគេសូត្រថាម៉េច គឺសូថាអិតិបិសោភគវេអរហੰព្រះដ៏មានពភៈអង្គនោះព្រះអង្គជាព្រះអរហន្តភគវេព្រះអង្គជាព្រះមានពភៈគេរំលឹកគុណតាគុណមិននៅស៊ីម៉ងហ្នឹងណាមានណាដែលសូថាខ្ញុំបកណាសូមថ្វាយថ្វាយបង្គំព្រះអង្គស៊ីម៉ងពីសាសនាមួយចំនួនគេតេះឌីរឿងការថ្វាយបង្គំរូបសំណាក់អីអីហ្នឹងមានន័យរបស់គេបើយើងថ្វាយបង្គំរឿងរូបសំណាក់ហ្នឹងមែនអាហ្នឹងឈួតមែនហើយ ព្រះអង្គវត្តនេះប្រកែព្រះអង្គវត្តនោះប្រកែវានៅធ្វើព្រះអង្គវត្តនោះវាអត់ទៅដល់ព្រះអង្គមែនតែនព្រះអង្គមែនតែននៅក្នុងចិត្តយើងនេះប៉ុន្តែគ្រាន់តែមានរូបសំណាក់នឹងជាសាក្សីតែប៉ុណ្្នឹងទេដូចជារឿងឧទ្ទិសជានោះសោនៃព្រាមសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនតើការឧទ្ទិសបុណ្យចំពោះពពួកញាតសុទ្ធតែបានដល់ឬព្រះអង្គសម្ដែងថា មិនប្រកាសថាអញ្ចឹងទេ ព្រះសម្មាសម្ពុទ្ធក៏អត់មាន ក្រំតែលោភយើងឲ្យទៅធ្វើអញ្ចឹងទេព្រះអង្គប្រាប់ការពិតថាសត្វមាន កំណើតច្រើនបើយើងនិយាយពីភពឋានជាទីកើតរបស់សត្វនឹងមានដល់31ភពឯណោះព្រះអង្គសម្ដែងថាសត្វខ្លះធ្វើ បាបកម្មពេលនៅរស់ធ្វើបាបកម្មច្រើនអញ្ចឹងទៅងាប់ទៅធ្លាក់នរកអញ្ចឹងការធ្លាក់នរកទៅវាមាន បច្ច័យដែលជាហេតុឲ្យ ប្រព្រឹត្តទៅនៃជីវិតនរកហ្នឹងដោយភ្លើងជាអាហារចឹងទៅអញ្ចឹងពពួកសត្វហ្នឹងมันមាន ការទទួលត្រេកអរអីជាមួយនឹងបុណ្យកើតទេมันអនុមោទនាបានទេពពួកសត្វខ្លះមាន បាបនៅមនុស្សហ្នឹងក៏ទៅកើតជាអសុរកាយឬក៏ពពួកប្រែតកម្មធ្ងន់ធ្ងន់ហ្នឹងក៏មិនអាចអនុមោទនាបាន ហើយពពួក សត្វខ្លះទៀតធ្វើបាណាតិបាតឬក៏ប្រព្រឹត្តអកុសលផ្សេងផ្សេងទៅកើតជាតិរិឆានកើតជាគោជាកបីអញ្ចឹងទៅមានអនុមោទនាបុណ្យនេះណាបានម្យ៉ាងទៀតពពួកសត្វខ្លះកាន់សិលកាន់ធម៌ល្អឬក៏ប្រព្រឹត្តសេចក្តីល្អងាប់ទៅកើតជាមនុស្សតទៅទៀតកើតជាមនុស្សក៏ទៅបន់ទៅវាអត់បានដូចគ្នានឹងព្រះអង្គប្រាប់តារឿងបាននឹងមិនបានអញ្ចឹងព្រះអង្គថាបានតាមឋានៈដែលគួរបានមិនបានតាមឋានៈដែលមិនគួរបាន អហើយសត្វខ្លះទៀតប្រព្រឹត្តបុណ្យកុសលច្រើនទៅបដិសន្ធិក្នុងពពួកទេវតាចង់ខ្ពស់ខ្ពស់គេត្រេកអរនឹងបុណ្យរបស់គេគេមានអាល័យមកនឹកយើងអីបានអីមកអនុមោទនាថាអត់បានទេពពួកសត្វខ្លះទៀតទៅកើតនៅក្នុងពពួកព្រំឬក៏ពពួកអរូបព្រំអីយ៉ាងទៅក៏មិនមាននឹកនាថាចង់បានបុណ្យឬក៏ត្រូវការជំនួយពីអឺសច្ញាតដែរ អញ្ចឹងនៅក្នុងបណ្ដាសត្វទាំងឡាយនឹងតិចតួចណាស់ដែលវានៅក្នុងកំណើតនៃបរតតុលបជីវកៈប្រែតព្រះអង្គថាមាន តែពពួកសត្វមួយចំនួនតូច មួយចំនួនតូចបើប្រៀបទៅនឹងសត្វទាំងអស់នោះទេណាប៉ុន្តែបើយើងគិតថាចំនួននៃសត្វដែលកើតជាបរតតុវិជីវកៈប្រែតប្រមាណអានឹងក៏រាប់ចំនួនមិនបានដែររាប់អសង្ខ័យដូចគ្នាតែស្មាថាចំនួនតូចនេះគឺប្រៀបទៅ នឹងចំនួនដ៏ច្រើនដែលរៀបរាប់បាញ់មិញ តែបើរាប់ទៅចំនួនដែលកើតនៅក្នុងបរតតុបជីវកៈប្រែហ្នឹងក៏រាប់ចំនួនមិនបានដែរច្រើនដូចគ្នាពពួកសត្វនឹងឯងបរតតុបជីវកៈប្រែមានន័យថារស់នៅដោយអាស្រ័យការអនុមោទនាបុណ្យពីអ្នកដទៃពពួកសត្វនឹងអាចអនុមោទនាបានអីព្រាមសួរថាចុះលោតែញាតដែលយើងឧទ្ទិសឲ្យនោះมันអាចមិនបានទៅកើតទៅនឹងចុះប៉ុនយើងឧទ្ទិសនឹង បានទៅលើនរណាព្រះអង្គថាបើញាតនឹងមិនទៅញាតផ្សេងទៀតទៅណាហើយញាតនឹងមិនទៅទៀតអើញាតផ្សេងទៀតទៅណា តែចង់បញ្ចប់ព្រះអង្គសម្ដែងថាមនិលព្រាមហេតុនោះមិនដែលមានឡើយដែលថាយើងម្នាក់ក្នុងសង្សារវដ្តមិនមានញាតបដិសន្ធិនៅក្នុងបរតតុវិជីវកៈប្រែតនឹងមិនដែលមានឡើយព្រោះកំណើតដែលយើងកាត់ស្លាប់កាត់ស្លាប់នឹងវារាប់អសង្ខ័យជារាប់មិនអស់ មើលដូចជាប្រវត្តិរឿងប្របាទពឹងពិសាអញ្ចឹងណាជាការញាត7សណ្ដាននោះអត់មានទេប៉ុន្តែ92ផែនដីមុនធ្លាប់មានញាតទៅកើតនោះនោះនឹងអញ្ចឹងតែសរុបសេចក្តីមកព្រះអង្គសម្ដែងថាម៉េចទោះជាយ៉ាងនោះទោះជាយ៉ាងនោះនោះ មានន័យថាម៉េចទោះជាមិនមានញាតបដិសន្ធិ នៅកន្លែងនឹងសម្រាប់អនុមោទនាបុណ្យក៏ដោយតែអ្នកធ្វើទានមិនឥតផលនឹងព្រះសម្មាសម្ពុទ្ធណា សំដែងចឹងហេតុអីបានជាព្រះអង្គសំដែងយ៉ាងហ្នឹងពាក្យថាបើទោះជាយ៉ាងនោះហ្នឹងគឺវាមិនអាចទេព្រះអង្គថាមិនដែលមានឡើយគឺត្រូវតែមានអញ្ចឹងបានជាពាក្យឧទ្ទិសនៅក្នុងតរកុដសោតព្រះអង្គឲ្យឧទ្ទិសថាអ៊ីទាំងវោញាតៃណាងហោតុសុគិតាហន្តញាតយោទីនេះជួមានអញ្ញាទាំងឡាយជួញាទាំងឡាយរបស់ខ្ញុំបានដល់នៅសេចក្តីសុខការឧទ្ទិសបុណ្យគឺជាការផ្សាយចិត្តល្អមិនមែនឧទ្ទិសបាយទេណា ទៅយន្តសមកវត្តឧទ្ទិសសមហ្នឹងចុះគឺឧទ្ទិសសេចក្តីល្អដែលយើងបានធ្វើសួរថាបើល្អយើងឧទ្ទិសទៅសួរថាយើងបានប្រយោជន៍ទេថាបានប្រយោជន៍ត្រង់តែល្អហ្នឹងដែលយើងតាំងចិត្តល្អហើយបានឧទ្ទិសនឹងឯងមិនក៏ថាអត់ប្រយោជន៍ហើយអ្នកខ្លះនឹងចំណែនជាមួយលោកបានសបោអាដេញជួយឆ្នាំ2 3ថ្ងៃហ្នឹងឬក៏ប្រជុំបិណ្ឌអីប្រហែលថ្ងៃហ្នឹងគិតថាវាខ្ជិះខ្ជាយអីអញ្ចឹងណាពុទ្ធបរិស័ទទាំងឡាយ កុំរស់នៅសម្រាប់សម្លឹងមើលទៅទោះកប៉ិកប៉ុកចឹងនោះលុយដែលចំណាយឥតប្រយោជន៍ច្រើនណាស់មនុស្សយើងសពថ្ងៃឧទាហរណ៍ដូចជាគ្រឿងសង្វឹងអត់មានខែភ្ជុំខែមិនភ្ជុំអីទេផឹករាល់ថ្ងៃរាល់ថ្ងៃនេះមានខែភ្ជុំផឹកឬក៏ខែអត់ភ្ជុំមិនផឹកទេអត់ទេ ដើរលេងស្រីគេដើរលេងរាល់ថ្ងៃសួរថាបានប្រយោជន៍អីបន្តិចទេរឿងអញ្ចឹងអញ្ចឹងដែលយើងគប់បីនាំគ្នាដាស់តឿនមនុស្សម្នាទាំងឡាយ ឲ្យបង្វិលស្មារតីគិតគូររឿងជួយរឿងសង្គ្រោះ អ្នកដតីអីអីចឹងប៉ុន្តែស្មាមើលព័ត៌មានក្តីអីក្តី អ្នកមិនជ្រះថ្លានឹងចូលចិត្តយកអារូបភាពបន្តិចបន្តួចរបាយប្រមាណចាននៅមុខលោកនឹងហើយទៅប្រៀបជាមួយអ្នកអត់ឃ្លាននឹងហ្នឹងវាអញ្ចឹងហើយស្មាទទួលស្គាល់ថាវាវារៀងខ្ជិះខ្ជាយបន្តិចហើយក៏ប៉ុន្តែមានរដូវកាលបន្តិចបន្តួចចូលឆ្នាំ2 3ថ្ងៃ កាន់បិណ្ឌហ្នឹងសម្បូរតែជុំបិណ្ឌទេអាបិណ្ឌធម្មតាវត្តខ្លះក៏អត់ចង្ហាន់ដូចតែគ្នាដែរប៉ុន្តែអ្វីដែលមនុស្សម្នាកំពុងចំណាយដែលអត់ប្រយោជន៍ដែលជាអបាយមុខនោះរឿងទាំងអស់ហ្នឹងវាមានចាត់ចូលជាអបាយមុខណាចំណាយចង្ហាន់ចំណាយអីប៉ុណ្ណឹងមានជាអបាយមុខណាបើចាត់ជាប៉ុនគ្រាន់តែប៉ុនខ្វះបញ្ញាតែប៉ុណ្ណោះទេនៅតែប៉ុនអញ្ចឹងប៉ុន្តែប៉ុនវាខ្វះបញ្ញាព្រោះវាអត់បានបៀតបៀននរណាម្នាក់ឲ្យកើតទុក្ខ គ្រាន់តែយកចង្ហាន់ច្រើនបន្តិចទៅដាក់មុខលោកនឹងមានពីណាកើតទុកមានបានបៀតបៀនពីណាវាគ្រាន់តែថាអ្វីដែលគាត់ធ្វើហ្នឹងវាខ្វះបញ្ញាតែប៉ុណ្្នឹងឯងនឹងចឹងព្រោះអត់បានបៀតបៀនសត្វទេយកគ្រឿងសង្វឹងសពថ្ងៃយើងគិតចាណាមើលច្រើនទេ ម្នាក់ម្នាក់កើតមកនឹងជាស្រារួចទេអបាយមុខចង្រុកហិននឹងដែលយើងកាន់ពុទ្ធសាសនាទាំងអស់គ្នានឹងសិទ្ធិប្រកាស90%អីនោះ បើថាផឹកស្រា90%វាស្មាជឿហើយសួរថាផឹកមកកំប៉ុងវាចំណេញអីចំណេញអាទឹកនោមទឹកនោមយកធ្វើជីបង្កើតហ្នឹងនោមមនុស្សនោមចោលហ្មងហើយផឹកជើងកាលសិតតែប្រកួតគ្នាតាមហាងតាមអីហ្នឹងមកដប10ដុល្លារ20ដុល្លារខ្លះមកដប50ដុល្លារប្រកួតគ្នារឿងនោះឯងដែលយើងគប់បីទៅសម្លឹងមើលនោះកែខៃគ្រោះថ្នាក់រាល់ថ្ងៃមិនមែនបាយនៅមុខលោកនោះទៅគ្រោះថ្នាក់ចរាចរណ៍ទេ គឺការផឹកស្រាធ្លាក់ភ្នែកបើកធ្លាក់ផ្លូវរឿងចឹងចឹងមិននាំគ្នានិយាយទេអ្នកធัวដែលថា ជាធัวខ្លះខ្លះនោះណាមកឃើញថារឿងរឿងនេះអាចយើងកែប្រែយើងគ្រាន់តែកែប្រែបន្តិចបន្តិចបន្តិចបន្តិចបន្តិចចឹងបដោះសទ្ធាមនុស្សស្មានតែងាយមិនងាយទេអាត្មាលើកអំពីការឧទ្ទិសនឹងទៅទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចឹងថា បើទោះជាវាមិនបានដល់ក៏ដោយពាក្យថាដល់អាត្មានិយាយដល់បន្តិចទៅចោះ ពាក្យថាដល់មិនមែនបុណ្យយើងទៅដល់បុណ្យអ្នកដតីទេ ការឧទ្ទិសបុណ្យមានន័យថាឧទ្ទិសសេចក្តីល្អមានតែផ្សព្វផ្សាយសេចក្តីល្អដែលមាននៅក្នុងចិត្តរបស់យើងសួរថាតើដល់នោះដល់ដោយវិធីណាទល់តែអ្នកអនុមោទនានឹងមាន ចិត្តល្អដែរទើបឈ្មោះថាសេចក្តីល្អរបស់យើងនឹងជាឥទ្ធិពលទៅដល់អ្នកអនុមោទនា យើងនិយាយសាមញ្ញថាអ្នកទទួល ឧទាហរណ៍ឥឡូវនេះខ្ញុំប្រកករណាអាត្មាភាពកំពុងតែចង់ផ្ដល់គំនិត របស់ខ្លួនឯងដល់ពុទ្ធបរិស័ទទាំងឡាយផ្ដល់នឹងផ្ដល់គំនិតទេប៉ុន្តែវាគ្រាន់តែតាមរយៈការនិយាយប៉ុន្តែសំខាន់មិនមែនលើពាក្យសម្ដីអាត្មានិយាយគឺសំខាន់គំនិតអញ្ចឹងគំនិតក៏ជាអរូបធម៌ដែរបនក៏ជាអរូបធម៌ដូចគ្នាសួរថាវាបានប៉ះពាល់ដល់អ្នកស្ដាប់អត់បានជាឥទ្ធិពលទៅដល់អ្នកស្ដាប់ទេ បានផ្សាយចូលទៅក្នុងចិត្តរបស់អ្នកស្ដាប់ដែរទេគំនិតដែលកំពុងនិយាយនេះបានចំពោះតែអ្នកដែលផ្ទៀងត្រជាស្ដាប់ហើយមិនប្រកាសទៀតឧទាហរណ៍ឥឡូវស្ដាប់100អ្នកចោះមានអ្នកឯកភាព មានអ្នកមិនឯកភាពអញ្ចឹងគំនិតរបស់អាត្មានឹងគឺមានប្រសិទ្ធភាព ចំពោះអ្នកដែលត្រង់ត្រាប់ដោយយកចិត្តទុកដាក់ហើយពិចារណាដោយល្អិតល្អន់ អ្នកខ្លះទៀតស្ដាប់ទៅកើតការខឹងក្រោធមានន័យថាគំនិតអាហ្នឹងមិនបាន ជាអតិពលអីឬក៏មិនបានចូលទៅក្នុងគំនិតគាត់ឬក៏គាត់គ្មានបានទទួលអ្វីបន្តិចសោះអញ្ចឹងការឧទ្ទិសបុណ្យនឹងដូចគ្នាអញ្ចឹងសំខាន់គឺយើងបើកទទួលមិនចាំបាច់និយាយដល់អ្នកស្លាប់ទេ អ្នករស់ឧទាហរណ៍ថា ខ្ញុំបានកសាងសាលាមួយណាខ្ញុំបានកសាងសាលាមួយជូនជនក្រីក្រអីចឹងទៅសូម បងជ្រះថ្លាអនុមោទនានៅសេចក្តីល្អដែលខ្ញុំបានធ្វើអញ្ចឹងពេលហ្នឹងបើយើងជាមនុស្សត្រេកអរនឹងការអប់រំមនុស្សដែរយើងត្រេកអរអឺល្អណាស់ណាល្អណាស់មានន័យថាអ្វីដែលយើងធ្វើហ្នឹងបានផ្សាយឥទ្ធិពលបានជះឥទ្ធិពលទៅដល់ចិត្តអ្នកស្ដាប់ហើយចិត្តអ្នកស្ដាប់ហ្នឹងទល់ទៅចិត្តអ្នកស្ដាប់ហ្នឹងល្អដែរល្អដែរយល់ឯកភាពថារឿងហ្នឹងល្អ ហើយក៏ឯកភាពអញ្ចឹងពាក្យថាសាធុអនុមោទនាមានន័យថាឯកភាពចំពោះសេចក្តីល្អដែលយើងបានធ្វើតែអ្នកដែលមិនបានឯកភាពអត់បានស្អីល្អជាមួយទេណាបានតែការខឹងក្រោធទៅវិញបានតែបាបដដែលអញ្ចឹងទាំងអ្នកចែកសេចក្តីល្អយើងនិយាយធម្មតាថាចែកសេចក្តីល្អប៉ុន្តែ មានន័យថាគ្រាន់តែប្រកាសសេចក្តីល្អឧទ្ទិសនឹងគឺជាការការប្រកាសសេចក្តីល្អឲ្យគេត្រេកអរតាមអញ្ចឹងបើគេចិត្តល្អដែរ គេឯកភាពតាមសេចក្តីល្អនឹងដែរគេជ្រះថ្លាតាមនឹងគេអតាមនឹងដែរមិនអដល់និយាយចឹងអើបើគ្រាន់តែអចឹងបានបនដែរចាំបាច់ទៅធ្វើអីមានន័យសំខាន់ទៀតចំពោះមនុស្សដែលចេះត្រេកអរនឹងបនបានមានន័យថាខ្លួនឯងក៏ចូលចិត្តធ្វើអញ្ចឹងដែរមិនចាំតែសាធុទេបើយើងយល់ថាអើបើសាធុបានបនដែរចាំបាច់ទៅវត្តអីចាំតែគេមកវិញចាំសាធុតែហ្មងអានឹងបាបបដ ாய் មនុស្សប្រមាថបុណ្យ ដោយមិនចាំបាច់ធ្វើក៏បានដែរមនុស្សដែលអនុមោទនាបុណ្យមានន័យថាមានកត្តាខ្លះដែលគាត់មិនបានធ្វើឬក៏គាត់ធ្វើដែរគាត់មិនបាននឹកដល់ចំណុចហ្នឹងដល់តែឃើញគេធ្វើល្អអញ្ចឹងក៏គាត់ត្រេកអរដែរឧទាហរណ៍រឿងសាលាអញ្ចឹងគាត់សាធុល្អណាស់ឯងធ្វើអញ្ចឹងមានអីឲ្យខ្ញុំចូលរួមទេខ្វះតុកខ្វះក្តារខៀនអីទេខ្វះគាត់ជួយទៀតហ្នឹង បេះដូងអ្នកអនុមោទនាហ្នឹងអញ្ចឹងបាត់ប៉ុនហ្នឹងវាជាអតិពលមកហើយបើគាត់ថាអឺគាត់នៅសាធុក៏បានសាធុមើលចិត្តផងមើលពេលយើងសាធុនឹងយើងជ្រះថ្លាអត់ចិត្តល្អអត់ហើយក៏មិនមែនបានន័យថាការប្រកាសប៉ុនដល់អ្នកដទៃហ្នឹងវាសុទ្ធតែជាប៉ុនដែរបើសិនជានៅក្នុងលក្ខណៈអំនួតដើម្បីអួតថាអញបានធ្វើនេះបានធ្វើនេះហើយយកពាក្យអនុឧទ្ទិបនមកដាក់ពីមុខចែកបនមកដាក់ពីមុខទៅដើម្បីអួតថា អញនឹងបានធ្វើនេះអាហ្នឹងបាបដូចតែគ្នា វាអត់មានសេចក្តីស្មោះត្រង់ខ្លួនឯងអត្តនាវកតាំងបាបាំងបុគ្គលធ្វើបាបដោយខ្លួនឯងអត្តនាវសង្កលិសតិរមែងសៅមងដោយខ្លួនឯងអត្តនាអកតាំងបាបាំងបុគ្គលមិនធ្វើបាបដោយខ្លួនឯងអត្តនាវវិសេចតិគឺរមែងបរិសុទ្ធដោយខ្លួនឯងសុទ្ធិអសុទ្ធិ សេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធបច្ចតតាំងគឺអាស្រ័យទៅលើខ្លួនឯងនៃញោអញ្ញវិសោតយេអ្នកដតីមិនអាចធ្វើអ្នកដតីឲ្យបរិសុទ្ធបានទេក៏ប៉ុន្តែ សង្គមនៃការរស់នៅយើងត្រូវពាក់ព័ន្ធគ្នាយើងត្រូវអាស្រ័យគ្នាវាមិនមែនថាអឺជំរះចិត្តទៅអង្គុយតែម្នាក់ឯងជំរះចិត្តពាក្យថាជំរះចិត្តហ្នឹងឧទាហរណ៍គណៈពេលនិយាយអញ្ចឹងពេលស្ដាប់អញ្ចឹងគឺសុទ្ធតែពេលគណៈពេលដែលត្រូវជំរះចិត្តត្រូវត្រូវសម្រេចចិត្តយ៉ាងម៉េចឬក៏ថាពាក្យថាជំរះចិត្តហ្នឹងដល់ទៅអង្គុយជំរះចិត្ត ខណៈណាក៏មាន ចិត្តខណៈគេជូនបនមកក៏មានចិត្តខណៈឧទ្ទិសបនទៅគេក៏មានចិត្តណាគ្រប់គណៈទាំងគណៈដេកក៏មានចិត្តស៊ីបាយក៏មានចិត្តចូលប្រគុណក៏មានចិត្តទៀតគណៈដែលអត់ចិត្តអត់ចិត្តមានងាប់អញ្ចឹងចិត្តដែលត្រូវជំរះគឺគ្រប់ពេលវេលាពេលនិយាយពេលស្ដាប់ពេលដើរពេលដេកទាំងអស់ដូចគ្នានឹងយើងមានមុខដើររហូតអញ្ចឹងគឺមុខយើងត្រូវស្អាតប្រឡាក់ពេលណាលាងពេលហ្នឹង អាត្មាលើកឧទាហរណ៍មួយទៀតដូចជាធ្លាប់និយាយហើយរឿងរឿងឧទ្ទិសបុណ្យហ្នឹងឧទាហរណ៍ថាឪពុកម្ដាយឲ្យកូនទៅរៀននៅភ្នំពេញឪពុកម្ដាយក៏អត់បានរៀនទេក៏អត់ចេះអក្សរទេកូនក៏ខំរៀនប្រឡងជាប់ផ្ញើសម្បត្តិប្រាប់ពុកម៉ែថាពុកម៉ែកូនប្រឡងជាប់ហើយ សួរថាចំណេះកូនហ្នឹងឲ្យវាទៅចូលជាមួយម៉ែឪដែរថាអត់ទេប៉ុន្តែអ្វីដែលម៉ែឪនឹកបំណងចង់ឲ្យឃើញកូនល្អនោះចង់ឲ្យបានកូនដល់កូនដៅនោះដឹងថាកូនរៀនដល់បានគោលដៅបានអ្នកពឹងពាក់ល្អស្គាល់មនុស្សល្អល្អស្គាល់មនុស្សល្អ